ហើយបែកបាក់ចិត្តមួយឆ្នាំស្រីស្អាតសេងសុខឹមទំលាយពីទំនាក់ទំនងថ្មីជាមួយនាយជើមមានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីថ្មីនេះស្រីស្អាតសាច់សខ្ចីសេងសុខឹមបានបង្ហាញវីដេអូកាលនាងនៅផ្អែមល្ហែមជាមួយតារាចម្រៀងនាយជើមជាសង្សារដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការងឿងឆ្ងល់ដោយខ្លះគិតថាអ្នកទាំងពីរត្រូវរើគ្នាវិញជាមួយគ្នានោះសេងសុខឹមបានទម្លាយអំពីទំនាក់ទំនងជាមួយនឹងនាយជើមជាថ្មីក្រោយចែកផ្លូវជាមួយគ្នាជាច្រើនខែមក។ គិតមកដល់ពេលនេះប្រមាណជាជិត1ឆ្នាំហើយដែលតារាសម្ដែងសាច់សខ្ចីសេងសុខឹមបានប្រកាសចែកផ្លូវជាមួយបុរសមានមុនស្នេហ៍នាយជើមប៉ុន្តែថ្មីថ្មីគេបានឃើញស្រីស្អាតរូបនេះបានបង្ហោះវីដេអូជាមួយនាយជើមកាលពីពួកគេនៅជាសង្សារនឹងគ្នាដោយបញ្ជាក់ថាអនុស្សាវរីយ៍ល្អៗខ្ញុំនឹងចាំទុកពេលនេះបងត្រឹមជាបងប្រុសគឺល្អបំផុតហើយ។ ការលើកឡើងរបស់សេងសុខីមបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការលើកឡើងថាអ្នកទាំងពីរគួរតែចាប់ផ្ដើមសារជាថ្មីហើយអ្នកខ្លះទៀតថា មិត្តភាពអាចคล้ายទៅជាស្នេហាតែស្នេហាមិនអាចคล้ายទៅជាមិត្តភាពបានទេប៉ុន្តែសេងសុខីមបានអះអាងថាពេលនេះរវាងនាងនិងនាយជើមពិតជាធ្វើបានហើយ ចាប់តាំងពីបែកជាមួយសេងសុខីមកតារាចម្រៀងនាយជើមមិនដែលបង្ហាញរូបភាពផ្អែមល្ហែមជាមួយនារីណាម្នាក់ជាសាធារណៈទៀតឡើយបើទោះជាកន្លងមកនាយធ្លាប់មាន ងាយជាបុរសសម្បូរស្នេហ៍ក្តីអ្វីដែលគួរឲ្យសរសើរក្រោយបែកគ្នានេះជើមនិងអតីតនៅតែបន្តរាប់អាន គ្នាជាធម្មតាដោយមិនមានការខឹងសម្បារឬគុំគួនអ្វីឡើយចាបន្ទាប់ពីបែកគ្នាបដូរពីសង្សារឥឡូវនេះមកជាបងប្អូនវិញដោយសេងសុខឹមហើយនាយជើមថាត្រឹមតែជាបងប្រុសតែប៉ុណ្ណោះដោយអ្នកខ្លះបានលើកឡើងថាមិត្តភាពអាចคล้ายទៅជាស្នេហាប៉ុន្តែស្នេហាមិនអាចคล้ายទៅជាមិត្តភាពបានឡើយ។